ខេបាទសួស្តីបាទបងប្អូនគ្នាបាទថ្ងៃនេះគឺខ្ញុំបង្ហាញអ្នកនរគ្នាអំពីស្ដាច់ថ្មីបាទដែលទំកើតហើយកាលពីប្រហែលថ្ងៃមុន បាទពេលវីដេអូមុនមុនបងប្អូនឃើញពួកខ្ញុំចាប់បានសម្អាតទូហើយក៏មេចាស់ណា ដែលវាអត់ពងវាអត់ប្រកែកគឺដកចោលណាដល់ឥឡូវនេះគឺខ្ញុំនឹងបង្ហាញបាទទូដែលដាក់ Queen Queen នេះបាទហើយថ្ងៃនេះខ្ញុំឆែកអូខេបាទទូដែលដាក់ Queen Queen នេះគឺ បាទសខ្ជូខ្ជូហ្នឹងគឺសិតតែត្រូវដូរស្ដាច់ទាំងអស់បាទ5 6ទូឥឡូវខ្ញុំបង្ហាញមេថ្មីបាទសំអញគឺអឺខ្ញុំដាក់មេណាបាទនេះបាទមេថ្មី វាកើតមកវាមិនវាអាចនៅច្រឡំជាមួយនឹងកម្មករយើងមើលទៅវាសរៀងសរៀងគ្នាណាបាទដោយសារតែវាមិនតាន់ពងបាទដល់អញ្ចឹងទៅ កាលណាដើរទៅកន្លែងណាអីកន្លែងណា វាកម្មករវាមិនសូវញែកផ្លូវអីទេណាវានៅប្រពាក់ប្រពួនអញ្ចឹងត្រូវការរមើលត្រូវពេលវេលាដែរបាទណាបាទអញ្ចឹងយើងអាចសម្គាល់វាបាន ថាវាជាមេថ្មីហ្នឹងគឺតាមរយៈរោមក្បាលនៅខាងលើនេះក្រាស់បាទរោមនៅលើខាងលើនេះក្រាស់វែងជាងធម្មតាស្លាបវារាងខ្លីជាងគូតហើយគូតវារាងវែងបាទជើងខាងក្រោយរបស់វារាងធំ បាទជើងខាងក្រោយនេះបាទជើងខាងក្រោយរបស់ កម្មករគឺវាអត់ធម្មតាឈ្មោលណាឃុំឈ្មោលបងប្អូននេះឃុំឈ្មោលបាទឃុំឈ្មោលគឺគ្មានតនិចគ្មានគ្មានពឹសទេណា បាទស្លាបវាវែងជាងគូតផ្នែកវាធំធំហើយឃុំកម្មករនេះ គឺវាបាទវាវាមានលក្ខណៈខុសពីឃុំមេ បាទស្ដាច់ហ្នឹង ហើយនឹងកម្មករ drone ហ្នឹងបាទពួកឈ្មោលហ្នឹងគឺគ្រាន់តែផ្នែកវាតូចតូចធម្មតាទូទៅអញ្ចឹងបាទវាមានជើងខាងក្រោយតប៉ែតនេះបាទ គេហៅ Poland basket សម្រាប់តាក់លំអងបាទសម្រាប់បញ្ជូនលំអងមកដាក់សម្បុកហើយចំណាយឯមេនេះគឺវាអត់វាមានអាជើងនោះដែរតែ វាអត់មានសម្រាប់តាក់លំអងទៅអីដូចកម្មករទេណាបាទអញ្ចឹងពីតួឯដែលជោគជ័យគឺដាក់ twin cell ទៅវាស្គាល់វាកើតបាទដាក់ទៅវាកើតអូខេ បាទអញ្ចឹងខ្ញុំដូរធ្វើការដូរមេណាដូចដែលបងប្អូនបានឃើញរដូរហ្នឹងអូខេបាទឥឡូវមានមួយមានពីរហើយបាទមួយពីរមើលមួយទៀតអានេះអានេះអានេះបាទអានេះមួយទៀតបាទ4បាទនេះគ្មានសែលខ្ញុំដាក់មិនសមអញណាបាទគ្មានសែលដែលគេចាក់បាទឥឡូវចាំមើលវាញាស់បាត់ហើយបាទចាំមើលឃើញអត់ គេបាទឥឡូវឃើញមួយទៀតហើយបាទអានេះប៉ុណ្្នឹងអាមុនដែរបាទនេះបាទនេះនេះនេះបាទបាទប៉ុណ្្នឹងអាមុនដែរអូខេឥឡូវបានមួយទៀតហើយជោគជ័យបាទនេះថាឃើញវានៅហ្នឹងហើយវាមិនទាន់ជោគជ័យទេឬរងចាំវាបន្តពូជណាបាទអញ្ចឹងអឺចាំមើលថាតើវាបន្តពូជជោគជ័យអត់ គេដាក់ទៅវិញបាទនេះខ្ញុំដាក់សម្ញដែរនោះនេះ pencil នេះឥឡូវយើងឃើញវាធ្លាយទៅបាត់ហើយបាទតែយើងឃើញវាសភាពបែបហ្នឹងបាទនេះវាចេញចំកដាចេះណាអាហ្នឹងមានន័យថាវាញាស់ហើយជោគជ័យហើយឥឡូវរកមើលវិញណា អូខេបាទនេះគឺស្ដាច់ថ្មីបងប្អូនបាទប៉ុន្តែក្នុងមួយកំឡុងពេល24ម៉ោងកាលណាវាបាត់គឺវាធ្វើ queen cell ផងដែរបាទអូខេមាន jelly queen អូលោកអត់សែមក